នឹងបងចោលបងរំភើយរាត្រីស្ងាត់សោចាំចោលលឿនឆ្ងាយបំតិចម្ដង thân thiệt មិនខ្លួនមិនស្មួនជីវ៉ាពេលធ្នមកណាកណាជាប់ប្រាំក្រមខ្លាប់ក្លិនស្រកាក៏លយ៉ាងគិនវ៉ៃ xuân thank you